ពលពុស្ដាបាញ់គុំឲ្យសពគ្រប់មកករណាជ្រះថ្លាណាស់ពេលបានស្ដាប់ព្រះធម៌លោកម្ចាស់គ្រូករណាស្ដាប់លោកម្ចាស់គ្រូ2ឆ្នាំហើយស្ដាប់រាល់យប់រាល់ពេលធ្វើការងារករណីមានសំណួរមួយប្រកេនលោកម្ចាស់គ្រូហេតុអ្វី មនុស្សមួយចំនួនពេលយើងនិយាយប្រាប់ពីកំហុសដែលខ្លួនធ្វើខុសបែរជាមានកំហឹងមកកាន់យើងវិញអញ្ចឹងហ្នឹងហើយ ស្មាគិតថាស្ដាប់2ឆ្នាំហើយប្រកបជាយល់រឿងហ្នឹងប៉ុន្តែគ្រាន់តែសំណួរនេះប្រហែលជាសួរចង់ផ្ដាំទៅដល់អ្នកបកែខឹងហ្នឹងប្រាប់ថ្មឲ្យជួយនិយាយអីចឹងតាហ្នឹងហើយអឺជាធម្មតាធម៌ទាំងឡាយជាអនត្តាសំបីតែកំហឹងហ្នឹងក៏គាត់មិនធ្វើដោយខ្លួនគាត់ដែរ មានកំហឹងព្រោះហេតុតែមានលោភៈជាខាងដើម មានមានអ្នកនៅក្នុងនឹងមានអ្នកនឹងវាកើតជាមួយលោភៈមានទិដ្ឋិប្រកាន់ថាអញប៉ុណ្ណឹងដែរមិនក៏មកកែប្រែអញអញ្ចឹងណាអាហ្នឹងក៏មិនគាត់ដែរគឺធัวគិតថាមានអញលោភៈមូលចិត្តប្រការទី1ទី2ហ្នឹងគឺទិដ្ឋិកតៈសម្បយុត្តឬក៏ទី4ទី5ទី6ហ្នឹង ដែលមានឈ្មោះថាទិដ្ឋកតសម្បយុត្តនឹងគិតថាមានខ្លួនហើយដល់ទី3ទី4ទី7ទី8ហ្នឹងវាមានមេនះដោយតែច្រើនទៅវាមានមេនះអញប៉ុណ្ណឹងដែរអញចេះប៉ុណ្ណឹងដែរមិនក៏មកត្រូវប្រាប់អញនេះដល់មានអាមេនះហ្នឹងវាកើតឡើងមកវាជាបច្ច័យឲ្យកើតកំហឹងឃើញទេ គាត់ខ្លួនអ្នកខឹងហ្នឹងក៏ក៏អត់បានធ្វើខឹងឲ្យខ្លួនឯងដែរអដែលមានមាននេះហ្នឹងក៏ក៏អត់បានធ្វើមាននេះឲ្យខ្លួនឯងដែរគឺអវិជ្ជាតាហ្នឹងហើយបើយើងខឹងតគាត់វិញមានតែយើងអត់យល់ធម៌ហ្នឹងទាំងអស់គ្នាចឹងឯងព្រោះធម៌ទាំងឡាយកើតពីបច្ច័យទោះអកុសលធម៌ហ្នឹងក៏ដោយប៉ុន្តែមេពេលដែលបញ្ញាកើតឡើងឃើញនឹងជាអកុសលធម៌ មនុស្សអត់គ្រប់គ្រងវាទេទោះបីតែគាត់អ្នកប្រកាន់នឹងក៏ដោយបើសិនតែគាត់មាន បញ្ញាតន្តិចតែគាត់ខឹងហ្នឹងបើគាត់មានបញ្ញាតន្តិចមានបញ្ញាឃើញថាអូតួខឹងហ្នឹងគឺជាតួអកុសលធម៌ហើយប្រកាន់ថាអញប៉ុណ្ណេះដែរមិនប្រាប់អញអាហ្នឹងជាតួមានអានេះទេមិនអញឯណាមានបញ្ញាឃើញតែប៉ុណ្្នឹងគាត់ឈប់ខឹងមកប៉ុណ្ណាតែវាភ្នែកហ្នឹងវាខ្វាក់ទៅអាភ្នែកបញ្ញាហ្នឹងវាខ្វាក់តាំងពីដើមមកមើលវាមិនឃើញវាមានតែបដិខៈចក្ខុអា ភ្នែកទឹកថេភ្នែកបដិខៈហ្នឹងវាកើតឡើងទៅវាត្រូវតែខឹងចឹងហើយហ្នឹងហើយចឹងស្ដាប់បន្តិចទៀតទៅ យើងហ្នឹងក៏អនុគ្រោះអ្នកខឹងយើងហ្នឹងទៀតអាណិតគាត់ទៅទៀតអូណោះប្រាប់ល្អសោះគាត់បែរទៅជាខឹងហេតុតែមិនដឹងអាណិតទៅជាអាណិតវិញអត់ខឹងគាត់ទេតែខឹងគាត់វិញដបង4ហ្នឹងហ្នឹងហើយអញ្ចឹង អឺការដែលយើងប្រាប់ហ្នឹងក៏យើងត្រូវមើលបុគ្គលយ៉ាងដែរព្រះសម្មាសម្ពុទ្ធហ្នឹងអំបាលបញ្ញាញាណប្រហែលព្រះសម្មាសម្ពុទ្ធហ្នឹងក៏នៅតែមានបុគ្គលខ្លះព្រះអង្គនិយាយបាន បុគ្គលខ្លះនិយាយមិនបានហ្នឹងហើយហើយអ្នកសួរក៏ថាដែរបុគ្គលខ្លះតែមិនទាំងអស់ឯណាមែនទេ សួរមិញសួរថាអឺមានបុគ្គលខ្លះប្រាប់ល្អសោះបែរជា ខឹង ខ្លះហ្នឹងគឺមិនទាំងអស់ទេនៅខ្លះក៏គេមិនខឹងចឹងដែរអាមិនបានអ្នកខ្លះយើង ប្រាប់ទៅក៏អត់ខឹងក៏សบายចិត្តវាមិនមែនយើងបកកែអីទៀតទី1មកពីមាននិស័យនឹងគ្នា ផងទៅទី2មកពីគាត់ជាសាវចាសតាបុគ្គលផងទៅ ភាពជាអ្នកបុគ្គលដែលគេនិយាយបានដោយងាយគាត់មានអាធិធហ្នឹងដែលយើងនិយាយទៅគាត់ស្ដាប់បានដូចអានិយាយធូរអីទៅចាត់ទុកថាគេស្ដាប់បានច្រើនដែរហ្នឹងច្រើនហ្នឹងនៅតិចឡើយហ្នឹងប្រៀបមួយអ្នកមិនស្ដាប់នៅតែតិចដែរហ្នឹងប៉ិនបបោកឯនេះមួយនោះមួយទៅឃើញតែច្រើនដែរហ្នឹងហើយញាតិញោមចេះមកអរគុណអីអញ្ចឹងចឹងទៅអាត្មាពីមុនក៏វាអចូលអីចឹងដែរប៉ិនគិតសារឡើងវិញមកវាមិនមែនរឿងអាត្មាស្អីប្រកែអីទេមកវា ញាតិញោមនឹងមានធាតល្អដែលអាចទទួលនៅធัวពិតរបស់ពពុទ្ធបានញាតិញោមសន្សំធัวដែលដុំស្រូបមួយ គឺថាអាចទទួលនៅធัวពិតនឹងបានហើយបើអាប្រកែឲ្យទៅសំដែងប្រាប់អ្នកអត់ចង់ស្ដាប់មើលគេអត់ស្ដាប់ដូចគ្នានឹងទៅសំដែងប្រាប់អ្នកដែលកំពុងខឹងគេអត់ស្ដាប់ដូចតែគ្នានឹង គេមិនត្រឹមតែមិនស្ដាប់មិនអោយតម្លៃគេបញ្ចោមកទៀតផងវាអញ្ចឹងបើវាអត់មានរឿងអីតើតឯងវាត្រូវកើតពីបច្ច័យរួមផ្សំគ្នាអឺបន្តទៀតឈ្មោះឆេងហៃ ច័ន្ទវិសាល KH ធ្វើនៅគិរវៈរួចហើយក៏សួរថា នៅពេលសត្វបដិសន្ធិកំណត់ថ្មីខណ្ឌទាំង5គឺជាខណ្ឌថ្មីទាំងអស់ដែលកើតដោយមានបច្ច័យពីជាតិចាស់ ប៉ុន្តែហេតុអ្វី បានជាសញ្ញាខណ្ឌឬសញ្ញាចិត្តសឹករបស់សត្វខ្លះអាចរលឹកដឹងជាតិមុនបាន តើសញ្ញាចិត្តសឹកដែលកើត ជាមួយចិត្តបដិសន្ធិថ្មីនោះ មានសញ្ញាខណ្ឌចាស់ជាបច្ច័យមែនឬទេ ហើយឧបត្ថម្ភគ្នាឲ្យកើតតាមរបៀបណាសូមអរគុណបាទអឺ នឹងធ្លាប់ស្ដាប់ហើយបាន មានសំណួរបែបហ្នឹងកើតឡើងបងកាលណាបើយើងនិយាយដល់ការឆ្លងជាតិវាហួសវិស័យដែលយើងគិតណាអ្វីដែលនៅក្នុងវិស័យដែលយើងគិតបានគឺរឿងឥឡូវហ្នឹង សញ្ញាគឺការចងចាំអារម្មណ៍យើងសិក្សាពីជីវិតឥឡូវហ្នឹងសិនមុននឹងប្រហែល1ម៉ោងណាសញ្ញាខណ្ឌអាត្មាហ្នឹងក៏វាកើតឡើងដែររៀបចំថាថ្ងៃហ្នឹងត្រូវចងចាំអញ្ចឹងណាចងចាំថាថ្ងៃហ្នឹងត្រូវ រៀបចំផ្សាយធေါ်ឆ្លើយសំណួរនឹងមួយម៉ោងមុនហ្នឹងគិតចឹងហើយក៏ចាំថាថ្ងៃហ្នឹងគឺជាថ្ងៃផ្សាយធေါ်ពេលគិតហើយលត់បាត់ហើយប៉ុន្តែវាចិត្តដែលកើតបន្តបន្តបន្តបន្តមកទៀតហ្នឹងវាសន្សំវាសន្សំដំណឹងហ្នឹងតតគ្នាណាចាំនៅដូចខ្លះជ្រុះខ្លះឃើញទេ អានេះមិនបាច់ជាតិក្រោយទេឥឡូវហ្នឹងក៏វាអលត់ដែរក៏ប៉ុន្តែអាមុនហ្នឹងវាជាបច្ច័យឲ្យ អាក្រោយទៀតកើតឡើង ហើយវាបញ្ជូនអធិស្រ័យបញ្ជូននៅព័ត៌មានហ្នឹងមកតាមអសញ្ញាដែលកតតតតត គ្នាហ្នឹងតមកដល់ឥឡូវហ្នឹងអញ្ចឹងម៉ោងមុនហ្នឹងអានៅចាំ ខ្លះឯងឥឡូវហ្នឹងចាំមិនអស់ឯងគិតអី ខ្លះមួយម៉ោងមុនហ្នឹងជ្រុះអស់ខ្លះឯងពីព្រោះអីអសញ្ញាមួយម៉ោងមុនហ្នឹងលត់បាត់ហើយ ឥឡូវនេះសញ្ញាថ្មីកើតឡើងរហូតរហូតរហូតរហូតរហូតយូរយូរយូរយូរយូរទៅអាព័រមានហ្នឹងកាន់តែស្បើយទៅស្បើយទៅស្បើយទៅស្បើយទៅមិនបានន័យថាសញ្ញាមុនហ្នឹងមកនៅដល់ឥឡូវហ្នឹងទេវាលត់បាត់ហើយខណៈវាបញ្ជូនព័ត៌មានបន្តបន្តបន្តបន្តបន្តគ្នាមកអញ្ចឹងណាអញ្ចឹងបានអាថ្មធ្លាប់ឧទាហរណ៍បတ်ចម្រៀងណាបတ်ចម្រៀង បើថាសំឡេងកូដថាវាជាប់គ្នាពេកឥឡូវយើងមើលសំឡេងដែលគេដំរនាតណាដែលហៅថាចម្រៀងមួយបត់ហ្នឹងมันអាចគោះតែមួយតើងទេដល់គោះច្រើនតើងប៉ុន្តែមិនក៏វាទៅ ជាបត់ព្រោះថាមកវាមានអាតើងមុនតង់តង់រងតង់តង់តង់តង់ទៅទីបត់ហ្នឹងណាបើដល់តែប៉ុន្តែមកតង់មិនមែនចម្រៀងទេប៉ុន្តែសួរថា ជាបត់ចម្រៀងអោត្រពាំងពាយអើយអីជាដើមណា ដាក់អោតែមួយម៉ាត់ហ្នឹងដាក់បត់អីទេអត់ទេត្រអត់ទេពាំងអត់ដែរពាយអត់ដែរអើយអញ្ចឹងយកតែអើយមួយមកហ្នឹងវាមិនដឹងបត់អីប៉ុន្តែពេលយើងនិយាយណាអោអញ្ចឹងអាចិត្តនឹងសញ្ញាដែលវាដឹងពាក្យអោហ្នឹងអាអោក៏លត់ទៅអាចិត្តហ្នឹងក៏លត់ទៅបាត់ដែរបាត់អស់ណាត្រត្រហ្នឹងអាត្រក៏មកអាចិត្តដឹងអាសញ្ញាដឹងហ្នឹងក៏វាកើតជាមួយគ្នានឹងទៀតពាំង ពាំងបើសញ្ញាយើងវាខ្លាំងសញ្ញាខ្លាំងដាក់ម៉ានម៉ាត់មកអាទិន្នន័យដែលវាបញ្ជូនមកហ្នឹងនៅចាំទាំងអស់បើមុនលត់អស់ណាប៉ុន្តែវាច្រើនច្រើនពេកច្រើនពេកច្រើនពេកសញ្ញាថ្មីទទួលព័ត៌មានអត់បានច្បាស់បើសិនជាសញ្ញាដែលលឺពេលនោះវានៅដល់ឥឡូវវាអត់បាត់ទេវាអត់បាត់ទេនៅទាំងអស់ប៉ុន្តែដោយសារសញ្ញាហ្នឹងវាលត់ដែរណា ចឹងបានពេលយើងប្រឡង listening test យើងទៅប្រឡង IL អីអីហ្នឹងអាថ្ងៃមុនធ្វើដែររំលងអស់សំណួរប្រមាណសួរថាគេនិយាយនឹងលឺទេសញ្ញានឹងចាប់ទេបើថាចាប់ចាប់ហើយបើថាវាខ្សោយតែចឹងទៅវាអលត់បាត់ដល់លត់បាត់ទៅពាក្យថ្មីវាមកទៀតចាសញ្ញាថ្មីវាកោតទៀតចាប់ទៀតកោតទៀតចាប់ទៀតកោតទៀតចាប់ទៀតអាព័ត៌មានចាស់វាជាថាបាត់ទៅបាត់ទៅអញ្ចឹង មុននឹងយើងគិតឃើញអាជាតិមុខជាតិក្រោយនឹងយ៉ាងម៉េចឃើញគឺគិតពីធម្មជាតិកើតអាលុតឥឡូវនឹងឲ្យយល់ឲ្យយល់ឲ្យឃើញឲ្យច្បាស់ធម្មជាតិដែលកើតអាលុតឥឡូវនឹងយល់អាជាតិមុខជាតិក្រោយនឹងលែងលែងឆ្ងល់លែងទៅមកថ្មមិនបានមានញៀនអីទៅដល់ជាតិមុខឬក៏មានញៀនអីទៅដឹងពីជាតិមុនប៉ុន្តែឈប់ឆ្ងល់មកដោយសារអីដោយសារយល់ច្បាស់នៅធម្មជាតិកើតអាលុតឥឡូវហ្នឹង ចឹងយល់ច្បាស់នៅធម្មជាតិដែលកើតដល់លុតឥឡូវហ្នឹងបាទមួយម៉ោងមុនហ្នឹងវាលុតបាត់ហើយវាមានបាច់ចាំបាច់និយាយដល់ជាតិក្រោយអីបើម៉ោងមុនលុតអស់លេងហើយដោយសារវារលត់ហ្នឹងហើយបានយើងភ្លេចចង់អស់ហើយពីក្មេងសញ្ញាពីក្មេងអីនោះរឿងពីក្មេងកាលដែលនៅអាយុ4 5ឆ្នាំអីហ្នឹងកាលហ្នឹងយើងមានសញ្ញាអត់ថាមានមួយចាប់ចាប់រលត់ចាប់រលត់ចាប់រលត់ចាប់រលត់រឿងណាដែលវាដិតខ្លាំងមែនទែនណាដែលព័ត៌មានហ្នឹងវានៅនៅក្នុង ការចំណាំរបស់យើងឥឡូវនេះតែរឿងដែលសាមញ្ញសាមញ្ញឃើញរាល់ថ្ងៃនិយាយលេងធម្មតាអីទៅនេះទៅភ្លេចអស់ហើយ ពាក្យថាភ្លេចហ្នឹងគឺសញ្ញាហ្នឹងវាវាអាសញ្ញាណ៎ណាក៏រលត់ដែរសញ្ញាហ្នឹងវារលត់ដែរក៏ប៉ុន្តែអាព័ត៌មានដែលវាបញ្ជូនមកនេះវាអត់ច្បាស់ហ្នឹងហើយអញ្ចឹងយើងចងចាំរឿងពីក្មេងណា សញ្ញាដែលចងចាំរឿងពីក្មេងមិនមែនសញ្ញាពីក្មេងមកធ្វើកិច្ចចងចាំឥឡូវនេះទេគឺសញ្ញាឥឡូវនេះវាចាប់ទៅអារម្មណ៍ពីក្មេងឃើញទេអញ្ចឹងរឿងពីក្មេងហ្នឹងទាំងសញ្ញាទាំងអារម្មណ៍របស់សញ្ញា បាត់អស់ហើយបាត់អស់ហើយប៉ុន្តែស្អីដែលកំពុងធ្វើការឥឡូវនេះស្អីដែលកំពុងធ្វើការឥឡូវនេះគឺជាសញ្ញាថ្មី ដែលវាកើតឡើងប្រជុំជាមួយនឹងអារម្មណ៍ថ្មី អញ្ចឹងរឿងពីក្មេងទាំងអស់នោះនៅសល់អីសញ្ញាក៏បាត់អារម្មណ៍របស់សញ្ញាក៏បាត់អញ្ចឹងរឿងទាំងអស់នឹងនៅជាអីដែលនៅក្នុងធុយើងហៅថាធម្មមានអារម្មណ៍ឃើញទេធម្មមានអារម្មណ៍វាគ្រាន់តែជាដំណើរគិតរបស់ចិត្តនិងសញ្ញាឥឡូវនេះទេអារឿងទាំងអស់នឹងបាត់អស់ហើយអាសញ្ញាពីមុននឹងបាត់អស់អញ្ចឹងសញ្ញាពីមុនក៏คล้ายមកជាធម្មមានអារម្មណ៍ដែរឃើញទេឃើញអស់ចាអញ្ចឹងឯដែល នៅពេលដែលយើងច្បាស់នៅក្នុងបរមត្តធម៌ហ្នឹងអត់មានអីអាចកំបាំងសម្រាប់យើងអីថាចិត្តនឹងវាទៅណេតណាអីទៀតទៅរត់ចិត្តក្រោយងាប់អីអាចិត្តមកមុនមិញបាត់អស់ហើយអស់លីងមកចឹងអាត្មាតែងតែឧទាហរណ៍ជាមួយនឹងម៉ាស៊ីនឧទាហរណ៍អ្នកអ្នក មានម៉ាស៊ីនបើកឡាននេះមិនដឹងថាដំណើរការអីម៉េចអ្នកខ្លះបើកឡានក៏មិនដឹងដែរឧទាហរណ៍ពីក្មេងមកធ្លាប់ ប្រឡូកពក បាក់ជាមួយម៉ាស៊ីនអ្នកខ្លះលឺអាត្មានិយាយរឿងម៉ាស៊ីនគិតថាអាត្មារៀនមេកានិកទេអត់ទេមិនរៀនអនុវត្តផ្ទាល់ចេះការងារស្រែចម្ការការងារទូកកណូតម៉ាស៊ីនបូមទឹកអីហ្នឹងចេះគ្រាន់តែកម្លាំងវានៅតូចប៉ុន្តែយើងធ្វើលោកពុកគាត់ឲ្យធ្វើតាមកម្លាំងហ្នឹងយើងចេះហើយបងអាត្មាហ្នឹងគាត់ចេះតែរុះរើម៉ាស៊ីនអញ្ចឹងទៅក៏ ជាតែធ្វើជាមួយគាត់ចឹងទៅម៉ាស៊ីនហ្នឹងយើងការកត្រាក់វាមិនឆេះទៅយើងដកយកអាក្បាលប៊ូស៊ីវាយកមកជូតមកជូតអឺខ្ជូងដែលវាប្រឡាក់គូតប៊ូស៊ីហ្នឹងណាជូតឲ្យស្ងួតទៅយើងមើលវាឲ្យភ្លើងអត់យើងយកទៅដាក់ទៅដាក់ក្បែរដៃចឹងទៅវាវិលភឹបភឹបភឹបភឹបភ្លើងមកឲ្យផឹបផឹបផឹបផឹបផឹបវាមិនច្បាស់ទេច្បាច់តែហ្មងវិលផិចកត្រាក់ខ្ញឹកខ្ញឹកមកដល់ក្លៀកនេះអាហ្នឹងវាភ្លើងណា ធ្លាប់ពិសោធន៍បាទអឺនៅក្នុងម៉ាស៊ីនហ្នឹងនៅពេលដែលយើងបើកវាមើលទៅវល់វាមើលអានេះស្មាគ្មានតូរៀននៃណានេះមើលឃើញហ្មងអូអាហ្នឹងអញ្ចឹងពេលកាលហ្នឹងអត់ដឹងអត់តន់គិតថាវាឧទាហរណ៍ជាមួយធัวនឹងត្រូវគ្នាដល់ពេលមករៀនធัวនេះក៏លេចទៅមើលម៉ាស៊ីនវិញអាយ៉ាអានេះដូចគ្នាដូចគ្នានៅពេលដែលវាវិលទៅណាវិលទៅវាមាន អាសិប៉ាប់តូចតូចសម្រាប់ ខ្យល់វាចូលទៅមានវាស្តុងវាមកបុកទៅប៉ះអាប៊ូស៊ីហ្នឹង កាលណាកាលវាមានប្រហោងចេះប្រហោងរុញខ្លាំងទៅអញ្ចឹងខ្យល់កាលណាវាវាត្បៀតខ្លាំងទៅវាក្តៅក្តៅទៅវាទៅប៉ះឆាច់ចំអាក្បាលប៊ូស៊ីហ្នឹងវាឲ្យភ្លើងមកហើយអាមជុលប្រេងវាបាញ់វិលមកជុំមកជុលប្រេងវាបាញ់មកជ្រិចមកជ្រិចចូលតណ្ដឹងទៅអញ្ចឹងអាធាតក្តៅហ្នឹងកាលណាវាប៉ះភ្លើងហ្នឹងកាលណាវាប៉ះ អឺប្រេងប៉ះសាំងវិឆេះអញ្ចឹងអាចំហេះកម្ដៅហ្នឹងវាធ្វើឲ្យខ្យល់ហ្នឹងរីកមៀតណារីកមៀតវាត្រូវធាក់ប៊ីស្តុងហ្នឹងមកក្រោមវិញធាក់វល់ផឹងមកវាវល់បុកទៅផឹងផឹងផឹងផឹងផឹងយ៉ាងរហូតអានេះដល់មករៀនរូបវិទ្យាគីមីវិទ្យាអីគ្រូក៏បញ្យល់ពាក់ព័ន្ធអាហ្នឹងទៅក៏កាន់តែច្បាស់អូអាហ្នឹងធម្មជាតិខ្យល់ហ្នឹងវាត្រូវ កម្ដៅទៅវារីកមៀតចឹងទៅបើវារុញមកវិញទៅវាមានកម្លាំងវាបុកទៅហ្មងទៀតចឹងបុកទៅម្ដងទៀតវាចេញភ្លើងទៀតប្រេងបាញ់មកឈិចឆេះទៅវារីកមៀតរុញមកវិញតែចឹងដល់ពេលយើងប្រឆេះមួយម៉ោងឧទាហរណ៍ថាម៉ាស៊ីនខ្លះវាស៊ីប្រេងខ្លាំងមួយម៉ោងអស់ប្រហែលលីត្រអីចឹងណាម៉ាស៊ីន BS ហីទៅវាអស់ច្រើនជាអាកាលីអាកាលីទូចទូចហ្នឹងស៊ីតិច យើងថាប្រឆេះ1ម៉ោងណាម៉ាស៊ីនហ្នឹងឆេះ1ម៉ោងប៉ុន្តែយើងឃើញកំពង់ស៊ីម៉ាំងឯងកំពង់ស៊ីម៉ាំងវា វាបាញ់ទៅភុចភុចភុចភុចវាខ្យល់វាកម្ដៅវាចេញទៅជា ជាផ្សែងបាំងកាលនៅពីក្នុងហ្នឹងភ្លើងតែហ្នឹងបើវាចេញមកក្រៅទៅជាផ្សែងវាឆេះអស់វាឆេះអស់ភុចភុចភុចភុចភុចភុចភុចភុចភុចភុចតែមកខឹងចេញមកភុចមកផឹងចេញមកភុច អញ្ចឹងសួរថានៅពេលដែលយើងបិឆេះម៉ាស៊ីននឹងមួយម៉ោងសួរថាប្រេងដែលបញ្ចូលទៅដំបូងបង្កើតទៅជា energy คลายទៅជា power คลายទៅជាធម្មពលភ្លើង ដែលឲ្យដំណើរការម៉ាស៊ីននឹងវិលទៅបានអាការដែលទៅទៅឆេះនោះណា តើភ្លើងនឹងទៅណាហើយ សាំងនឹង ទៅណាហើយប៉ុន្តែម៉ាស៊ីននឹងអត់តរលត់ទេណា យើងដាក់ប្រេង2លីត្រនៅក្នុងនោះហើយឆេះរហូតឆេះពឹងពឹងពឹងពឹងពឹងពឹងពឹងពឹងពឹងពឹងពឹងពឹងយើងថាម៉ាស៊ីនហ្នឹងឆេះរយៈពេលប៉ុន្មានឆេះ1ម៉ោងហើយហើយយើងឃើញតែឆេះអញ្ចឹងហើយឃើញទឹកនឹងវាបាញ់តែអញ្ចឹងអាតយោទឹកអញ្ចឹងដែរតយោតែកាលណាយើងបាញ់បូមទឹកទឹកនឹងបាញ់ឆអញ្ចឹងរហូតយើងមើលទៅថាទឹកនឹងថាអញ្ចឹងប៉ុន្តែសួរអាទឹកចេញដំបងទៅណាហើយណទៅដល់ចុងស្រែបាត់ហើយចាអវមកទៀតទឹកថ្មី ទឹកថ្មីថតស្អីថ្មីទាំងអស់ធម្មជាតិក្នុងโลกនេះគឺថ្មីគ្រប់យ៉ាងឲ្យតែមានបច្ច័យតតែងគឺថ្មីគ្រប់យ៉ាងអញ្ចឹងតែអញ្ចឹងអញ្ចឹងទៅមើលអតយោទឹកណាប៉ុន្តែពេលយើងមើលភ្នែកយើងណាគឺអតយោទឹកវាបាញ់ច្រចឹងរហូតមួយម៉ោងប៉ុន្តែយើងគិតហ្នឹងទឹកហ្នឹងបាញ់ចឹងមួយម៉ោងអត់ទេមិនមែនទឹកហ្នឹងនៅហូរចឹងទេអាហ្នឹងទឹកមកក្រោយតាអាទឹកមុនទៅណាហើយអាមុនហ្នឹងទៅបាត់ហើយ អ្នកនៅភ្នំកលែនអីហ្នឹងអាទឹកហូរភ្នំកលែនវាមិនបែរតិចថាទៅលេងថ្ងៃហ្នឹងងូតទឹកហ្នឹងថ្ងៃថ្ងៃស្អែកទៅងូតទឹកហ្នឹងដដែលទៀតអត់ទេអាទឹកមុនធ្លាក់ទៅទន្លេសាបហើយប៉ុន្តែវាបច្ច័យតវានៅមកអញ្ចឹងវាណាទឹកតែចឹងទឹកតែអញ្ចឹងវិលមកចិត្តយើងវិញចិត្តវិញ្ញាណរូបកាយយើងថាដូចគ្នាបច្ច័យវាមកតតតតតតតតប៉ុន្តែហេតុអីបានវាឃើញថាដូចតែយើងអញតែអញ្ចឹងម្សិលមិញក៏អញឥឡូវក៏អញថ្ងៃស្អែកទៀតក៏អញ ថាវាបច្ច័យនឹងមកតរហូតបច្ច័យថ្មីនឹងវាឲ្យតរហូតដូចទឹកចឹងដូចម៉ាស៊ីនដែលវាវិលចឹងប៉ុន្តែអាប្រេង1លីត្រ2លីត្រដែលយើងដាក់ឆេះប្រមាណម៉ោងមុនហ្នឹងអត់មាននៅក្នុងម៉ាស៊ីនហ្នឹងទៀតទេអត់មានទេណក់ទៅតាមផ្សែងអស់ហើយណាអាប្រេងមុនហ្នឹងណាទៅអស់ហើយណាចេះយើងថាចាភ្លើងភ្លើងមុនហ្នឹងវាមានវាមានចលនាបន្តមកមិនហ្នឹងឥឡូវយើងដូចឡាន ចាក់30លីត្រពីពោធិ៍សាត់ទៅដល់ភ្នំពេញចឹងក្នុងមួយជ្រិចហ្នឹងវាមានកម្លាំងរុញយ៉ាងច្រើន1ម៉ែត្រ2ម៉ែត្រទៅទេណាចឹងអស់សិទ្ធរបស់វាអញ្ចឹងមួយជ្រិចទៀតបាញ់មកភុចទៀតឲ្យឲ្យហួសពីហ្នឹងប៉ុន្តែដោយសារមានអាមុនបានវាបាញ់រហូតទៅដល់ពេញហ្នឹងប៉ុន្តែ សាំងហ្នឹងអស់តាមផ្លូវរហូតអស់តាមផ្លូវរហូតអាសាំងឆេះកាណូកកូហ្នឹងអត់បានមកឆេះនំពេញទៀតទេប៉ុន្តែវាជាបច្ច័យអតីតកាលវារុញឲ្យឡានហ្នឹងទៅដល់ពេញហ្នឹង ដូចគ្នាចិត្តចិត្តសឹករូបដែលម្សិលមិញវាអលត់មែនប៉ិន វារុញឲ្យមកហ្នឹងហៅថាជាបច្ច័យបូរេជាតបច្ច័យពីរោះនៅ ពេលដែលយល់អាកន្លែងហ្នឹងដែលទៅយល់ធម៌ពុទ្ធសំដែងហ្នឹងគឺយល់ធម៌អញ្ចឹងបើគិតថាពីណា បកើតអញ្ចេះ ពីណាបកើតអញ្ចោះងាប់ ទៅអញទៅនេះ ទៅនោះហ្នឹងនឹងមិនមែនរៀនតាមពុទ្ធទេ នឹងតគ្នាអញ្ចឹងអាគិតថាចាប់បានខ្លះហើយថាយើងស្ដាប់អញ្ចឹងមិនថាបើយើងមិនរៀនទាំងអ្នកសូត្រទាំងអ្នកស្ដាប់នឹងអត់យល់ទេធនហ្នឹងធនហ្នឹងធនហ្នឹងដែលយើងលឺសឹងតារាល់បុណ្យណាមិនងាយថាបុណ្យណាមិនងាយសូត្រធនហ្នឹងអនិច្ចា វតសង្ខារាឧបាទវយធម្មិណោឧបច្ចត្វានិរុច្ឆន្តិទេសង្វោបសមោសុខោណាសង្ខារធោទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងនឹងវិនិច្ឆ័យរលត់ទៅវិញជាធម្មតារមែងកើតឡើងហើយរលត់ទៅវិញនេះឧបច្ឆន្តិនិរុច្ឆន្តិ ណាឧបច្ចិន្តិកើតឡើងនិរុច្ឆន្តិតកើតអលត់កើតអលត់កើតអលត់មិនមែនដល់ងាប់បានអលត់ទេអលត់រាល់ថ្ងៃរាល់វិនាទីដូចម៉ាស៊ីនឆេះយ៉ាងប្រេងនឹងគឺឆេះអស់គ្រប់វិនាទីទាំងអស់អញ្ចឹងជីវិតយើងហៅថាសរីរយន្តគេណាសរីរយន្តជាយន្តមួយដែលវាកើតអលត់ដូចគ្នាអញ្ចឹងដែរដោយរូបរាងកាយយើងយើងថានៅអញ្ចឹងសាច់ឈាមយើងយើងថានៅអញ្ចឹងថាអត់ទេអាឈាមឆ្នាំមុនហ្នឹងបាត់អស់ហើយអត់មានឈាមមកដល់ឥឡូវនេះទេ ពេទ្យក៏គេថាអញ្ចឹងដែរតែប្រហែលម៉ោងហ្នឹងវាដូរថ្មីអស់ហើយវាអត់មានទេប៉ុន្តែយើងច្រឡំថាអញតែអញ្ចឹងអញតែអញ្ចឹងឃើញទេប៉ុន្តែបើមិនមានឈាម អង្កាលមុនទេក៏គ្មានឈាមមកដល់ឥឡូវនេះដែរអាហ្នឹងវាចែកដល់គ្នាអាមួយវាទៅបាត់ទៅអាមួយវាមកបន្តទៀតអញ្ចឹងណានឹងអញ្ចឹងធម៌ហ្នឹងយើងមើលអនិច្ចាហ្នឹងគេពិចារណាគេយល់សម័យពុទ្ធកាលហ្នឹងឃើញនៅសច្ចធម៌ យើងឥឡូវហ្នឹងយកមកទៅសូត្រសាធុតគ្នាហ្នឹងយើងមិនដឹងអីទេមិនដឹងអីទេមិនដឹងមិនតែអ្នកស្ដាប់ទេអ្នកសូត្រក៏ដឹងដែរបើមិនច្បាស់បរមត្ថធម៌អត់យល់ទេពាក្យហ្នឹងអត់យល់ទេស្អីគេសង្ខារធម៌សង្ខារធម៌ដូចអ្នកសួរអញ្ចឹងណាខណ្ឌហ្នឹងណាខណ្ឌទាំង5ហ្នឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណទាំងអស់ហ្នឹង ធម្មជាតិដែលកើតពីបច្ច័យទាំងអស់ទាំងភពផែនដីទាំងផ្កាយទាំងព្រះអាទិត្យទាំងអស់ហ្នឹងសុទ្ធតែជាសង្ខារធម៌ទាំងអស់ព្រោះមានបច្ច័យតាក់តែងវាលែងតែរបស់ណាដែលអត់មានវត្តមានមិនមាន ស្អីឲ្យកើតឡើង ឬថាជាព្រះនិព្វានតែម្ដងបានមិននៅ ក្នុងពាក្យថាសង្ខារធម៌ហ្នឹងចឹងសង្ខារធម៌កន្លែងហ្នឹងខុសពីសង្ខារខណ្ឌខុសខុសពីអភិសង្ខារ គឺសំដៅទៅលើស្អីទាំងអស់តកើតហើយអលត់គឺច្បាប់ធម្មជាតិអញ្ចឹងគេណាព្រះអង្គថាសង្ខារធោទាំងឡាយតកើតហើយអលត់ហើយតែយើងរស់នៅនៅក្នុងធម្មជាតិកើតអលត់នោះសុខមកពីណាវាអត់កើតអត់មានសុខទេគេណាបើរស់នៅក្នុងធម្មជាតិកើតអលត់នោះសុខពិតប្រកបមិនឃើញទេសុខពិតប្រកបតលរួចពីអាការកើតអលត់ហ្នឹងអញ្ចឹងជីវិតនៅណាដែលអត់កើតអលត់ហើយមកថាសុខណាស់ហ្មិចទៅសួរមកសេដ្ឋីកហបដីអឺ សិទ្ធិខ្លះក៏រោគដេកមិនលក់អញ្ចឹងទៅអញ្ចឹងបាននៅពេលដែលរៀនទៅដល់អាផ្លូវត្រង់ដែលព្រះព្រះសម្មាសម្ពុទ្ធព្រះអង្គប្រាប់អាអាអាញ៉េរាល់ថ្ងៃយើងទាំងអស់គ្នាដែលយើងដើរទៅដូចគេដាក់បាំងតន្តិចប៉ុណ្ណឹងបាំងតិចប៉ុណ្ណឹងការពិតនៅមុខហ្នឹងប៉ុន្តែយើងអត់ព្យាយាមហែកវា អត់ព្យាយាមបើកវាដៃយើងវាខ្លីយើងលូកវាមិនដល់ប៉ុន្តែនៅចិត្តទេអញ្ចឹងយើងត្រូវដើរវៀងរាប់លានយោជដើម្បីមកដល់ទៅហ្នឹងនៅមុខហ្នឹងអារបស់ដែលយើងចង់រកនៅមុខហ្នឹងប៉ុន្តែវាមានលបាំងស្ដើងមួយគឺទិដ្ឋិឬក៏មោហៈហ្នឹងឯងដែលយើងអត់មានពេលវេលាបើកភ្នែកហ្នឹងបើកអរណៀងហ្នឹងដោយការសិក្សាដោយការពិចារណារបស់យើងហ្នឹង យកអត់បើកអាហ្នឹងសច្ចធម៌ហ្នឹងរបស់កើតពីបច្ច័យហ្នឹងធម្មតាបើវាក្នុងមុខហ្នឹងក្នុងមុខហ្នឹងអត់មាននៅឆ្ងាយប៉ុន្តែវាបាំងចិត្តចឹងមើលអត់ឃើញដែរយើងដើរទៅណាយើងដើរតាមគេនោះគេនាំទៅណោអានោះសុកអាណោទៅនោះចេះអាណោទៅឯនេះនោះឯនេះនោះរាប់រយគីឡូប៉ុន្តែចុងក្រោយដល់ជួបពពុទ្ធហ្នឹងដល់ជួបពពុទ្ធព្រះអង្គក៏បើកអាហ្នឹងនោះហ្នឹងមុខអញនឹងសោះ ខាងមុខអញឆ្ងាយពេកផងសច្ចធម៌ក្នុងខ្លួនហ្នឹងហើយអញ្ចឹងឯងបានខ្មែរនៅតែផ្ដោតដដាលដដាលថាដាក់គោលដៅគឺសមាទិដ្ឋិហ្នឹងដំបងដៃគេដំបងគេដើមគេបើយើងអត់ទាំងដឹងថាយើងទៅណាផងដើមអីក៏វាមិនដល់ដែរហ្នឹងហើយហើយដល់យល់ការពិតតែបន្តិចទេតិចទេមិនច្រើនទេ ថាយើងត្រូវរៀនច្រើនយុទ្ធសាស្ត្រយើងត្រូវរៀនច្រើនអីមិនមិនប៉ុន្តែនៅពេលដែលឃើញហ្នឹងតន្តិចទេអញ្ចឹងមិនអ្នកស្ដាប់អាត្មាយល់គាត់អស់ចាក្នុងចិត្តដែរទេដល់ស្ដាប់យល់ដូចមានអត់អត់មានអីច្រើនផងអាហ្នឹងយល់ជា concept យល់ជាទស្សនៈប៉ុន្តែយើងត្រូវរៀនច្រើនបន្តិចដើម្បីពង្រីកការយល់ដឹងរបស់យើងឲ្យកាន់តែបានល្អប៉ុន្តែអាចយល់ ជាជាទស្សនៈដំបូងមានន័យថាជាលំនាំដែលត្រូវផ្លូវត្រូវដំបូងហ្នឹងស្ដាប់ចំតែបន្តិចទេអត់មានអីច្រើនទេឲ្យតែដាក់ចិត្តពិចារណាហេតុផលហ្នឹងទៅបន្តិចតែបន្តិចមិនបាច់ច្រើនទេហ្នឹងហើយអញ្ចឹងសរុបមកវិញចំនួនខ្មែរឆ្លើយវិញបន្តិចពីព្រោះអាត្មាវាឆ្ងាញ់ដែររឿងសច្ចធម៌ហ្នឹង ព្រោះវាអត់មានអីទេក្នុងនឹងមានតែធម្មតាប៉ុណ្្នឹងឯងចឹងវាមិនមែនរឿងសញ្ញាជាតិចាស់នឹងរត់មកកើតជាមួយសញ្ញាជាតិថ្មីទេថាអត់ទេ តែដោយសារមានអាមុននឹង ជាបច្ច័យបន្តបន្តបន្តបន្តបន្តបន្តដូចអឺម៉ាស៊ីនចឹងយើងបើកឡានពីភ្នំពេញទៅ ពោធិ៍សាត់ឬក៏ពូជពោធិ៍សាត់ទៅភ្នំពេញឡានវាមិនមែនស៊ីសាំងម្ដងមកឈុចមកធុងហ្នឹងទេអត់ទេវាស៊ីម្ដងមកជ្រិចមកជ្រិចមកជ្រិចមកជ្រិចបន្តិចបន្តិចបន្តិចបន្តិចបន្តិចបន្តិចប៉ុន្តែសាំងកាឡានស៊ីនៅកកោនោះលត់អស់ហើយណាអត់មានមកទៀតទេណាតិចថាសាំងហ្នឹងមិនសមជាស្អីមកឆេះនំពេញទៀតអត់ទេទៅជាផ្សែងអស់ហើយប៉ុន្តែអាហ្នឹងវារុញវារុញអាអាមសិននឹងឲ្យទៅមុខបន្តិចទៅអាសាំងថ្មីចូលមករុញបន្តិចទៀតអាសាំងថ្មីចូលរុញបន្តិចទៀតទៅអញ្ចឹងជីវិតហ្នឹង បច្ច័យតគ្នាចឹងឃើញទេអាហ្នឹងដែលក្នុងធម៌ហៅថាបរិជាតបច្ច័យអាបច្ច័យមុនមុនវារុញអាបច្ច័យក្រោយហៅថាបច្ឆាជាតបច្ច័យអញ្ចឹងដើម្បីឲ្យ ដឹងថាបន្ទាប់ពីស្លាប់ពីជាតិមុនឬក៏ស្អីស្អីរស់អាលត់កើតលត់រាល់ថ្ងៃហ្នឹងឲ្យឃើញសិនអស្ចារ្យណាស់កន្លែងហ្នឹងព្រះសម្មាសម្ពុទ្ធរបស់អង្គត្រាស់ថាយោវសៈសតាំងជីវេ អបសੰឧតយពៈយ៉ាងបុគ្គលណារស់នៅអស់100ឆ្នាំក៏ប៉ុន្តែគ្មានបញ្ញាឃើញអាការកោលុតរបស់ជីវិតហ្នឹងអត់ឃើញអាហ្នឹងគ្មាន បញ្ញាអីគិតឃើញអាហ្នឹងទេអត់ប្រសើរព្រះអង្គថារស់ហ្នឹងរស់មិនដឹងជារស់ស្អីវាអត់តម្លៃហ្មងអត់ឯកាហੰជីវិតੰសៃយោបសតោឧតយពៈយ៉ាង បុគ្គលណារស់តែមួយថ្ងៃតែមួយថ្ងៃឲ្យតែមានបញ្ញាឃើញអាហ្នឹងព្រះអង្គថាប្រសើរជាងការរស់អស់រយនៃឆ្នាំហ្នឹងនេះហើយហ្នឹងព្រះអង្គពលត្រូវឃើញច្បាស់អញ្ចឹងហើយអាត្មាវាមិនតាន់ទៅដល់ព្រះអង្គទេក៏ប៉ុន្តែគ្រាន់តែយល់ប៉ុណ្ណឹងអាត្មាអាត្មាថានៅស្ងៀមស្ងៀមតិចលោកគេយកគេយក10លានដុល្លារ100លានដុល្លារមកទិញឲ្យអាត្មាឲ្យអាត្មានឹងវិលទៅ លែងយល់អាតំណឹងវិញអត់ទេអត់ត្មងព្រោះអាត្មាឃើញច្បាស់ថាសម្មាទិដ្ឋិអត់មានកន្លែងដាក់លក់ទេ មហាសិទ្ធិក៏ទិញអត់បានដែរអត់បានទេมันបានជាដាច់ខាតសម្មាទិដ្ឋិនេះគឺត្រូវកើតដោយបញ្ញាកើតពីក្នុងមកហ្នឹងគ្មានអីទិញបានទេគ្មានទីផ្សារដាក់លក់ទេក៏ប៉ុន្តែក៏ជារបស់សាធារណៈដែរឲ្យតែនរណា មានឧបនិស្ស័យឲ្យតែនរណាដាក់ចិត្តដាក់កាយស្ដាប់ពិចារណា បន្តិចម្ដងបន្តិចម្ដងបន្តិចវាលេចមកនៅក្នុងខ្លួនយើងហ្នឹងឯងនឹងចឹងចឹងបាន នៅ ក្នុងអត្តកាលោកប្រៀបចេះរឿងជាតិមុខជាតិក្រោយអីអីហ្នឹងដើម្បីឲ្យយល់អារឿងជាតិមុខជាតិក្រោយច្បាស់ត្រូវយល់ជាតិហ្នឹងអញ្ចឹងយើងមិនបាច់ងាប់សិនបានដឹងថាមានជាតិក្រោយទេ បើដឹងថាធម្មជាតិកើតអលត់ហ្នឹងមិនហើយដូចយើងដឹងថាអាសាំងដែលឆេះឡានវាអត់តន់អលត់ទាំងស្រុងមែនវានៅឆេះបន្តមែនប៉ុន្តែបើយើងដឹងថាសាំងកាលវាឆេះនៅអីកកូហ្នឹងវាអត់តាមមកឆេះដល់ម្ពិញទៀតទេហើយយើងយើងមិនបាច់ឆ្ងល់ថាចុះបើពេលដល់ដល់ម្ពិញប្រលុតប្រលុតអាឡានហ្នឹងទៅណាតើអាចំហេះដែលឆេះហ្នឹងវាទៅឆេះឯណាទៀតថាអត់ទេវាដូចតែអាឡានមិនទាន់រលត់ចឹង ឆេមបាច់ចេញតាមពងស្មាំងភុចទៅបាត់ភុចទៅបាត់អាភុចចុងក្រោយក៏ទៅបាត់ដូចគ្នាដូចគ្នាចឹងវាអត់មកឆេះហ្មងទៀតទេអញ្ចឹងអាឆេះមកភុចមុនហើយវាវារុញឲ្យអាក្រោយឆេះបន្តបន្តទៀតហ្នឹងវាមិនវាមិនមកឆេះទៀតយ៉ាងណាអាភុចចុងក្រោយហ្នឹងដែលទៅតាមផ្សែងហ្នឹងក៏វាអត់ត្រឡប់មកវិញដូចគ្នានេះវិលមកចិត្តវិញ្ញាណយើងវិញ អាចិតបដិសន្ធិដបងកើតហើយលុតបាត់តាំងពីនៅក្នុងផ្ទៃម៉ែហ្នឹងមិនដែលមកកើតម្ដងទៀតយ៉ាងណាអាចិតចុតិចុងក្រោយបំផុតអាលុតភ្លឹបក៏មិនដែលទៅកើតម្ដងទៀតដូច គ្នាក៏ប៉ុន្តែដោយសារមានកម្មជាបច្ច័យវាជាតែឲ្យកើតបន្តបន្តបន្តបន្តអារបស់ថ្មីរហូតអញ្ចឹងអញ្ចឹងអស់ចាអាត្មាថាកន្លែងហ្នឹងនិយាយទៅអ្នកស្ដាប់គិតថាងាយក៏ប៉ុន្តែខ្វះ មូលដ្ឋានបរមត្តអាត្មាគិតថាបាន ត្រឹមសម័យសម័យប៉ុន្តែបើមាន មូលដ្ឋានបរមត្តច្បាស់ថាភ្នែកយើងមើលច្បាស់ប៉ុណ្ណាអានេះវាច្បាស់ជាងអីទៀតណាអាត្មាមិនដឹងពរនីអាម៉េចថាច្បាស់កន្លែងហ្នឹងហើយហើយចង់ឲ្យអ្នកស្ដាប់នោះឲ្យចិត្តច្បាស់កន្លែងហ្នឹងចឹងដែរនោះវាមានតែឧទាហរណ៍ពីនេះពីនោះចឹងទៅប៉ុន្តែអាត្មាឧទាហរណ៍បានចេញប៉ុណ្ណឹងហ្នឹងវាមិនដូចអាចិត្តអាត្មាច្បាស់ពីក្នុងមកទេ ចិត្តអាត្មានឹងវាច្បាស់ជាងស្អីដែលអាត្មានិយាយនឹងចេញមកទៀតតែមិនដឹងធ្វើម៉េចស្មាសុំអត់អានឈ្មោះឲ្យអ្នកសួរនេះនិយាយពីប្តីមិនដឹងថាប្តីនឹងនៅអត់ទេខ្លាចប្តីគាត់លឺទៅគាត់ចិត្តអន់ ដាក់ថាខ្ញុំកណាពិតជាអភ័ព្វណាស់កើតមកក្នុងត្រកូលអ្នកមាន តែបាន ប្តីរូបមិនស្អាតហើយជាអ្នកក្រទៀតសំខាន់បំផុត គឺក្រហើយខ្ជិលទៀតតើនេះជាបាបកម្មអ្វីទៅអឺយើងសួររាល់តានឹងសួររាល់តាកន្លែងអន់ចិត្តណា ជាយើងសម្រេចចិត្តដំបងហេតុអីបានយើងសម្រេចចិត្តថាត្រូវយកគាត់ឬក៏ជាការ ទុកដាក់របស់ឪពុកម្ដាយហើយម្យ៉ាងទៀតបើយើងគិតថាទៅមុខជាមួយគ្នាមិនរួចទេ ណាត់គ្នាទៅយើងបែកគ្នាទៅនៅក្រមទុកក្រមថ្លើមស្អីហ្នឹងអា ហើយបើថាយើងឯងក្រក់ក៏ក្រក់ចោះអីក៏អីចោះហើយយើងដើរតួជាភរិយាល្អទៅអ្នកស្ទួយ គ្រួសារ ដូចរឿងនាងពៅនឹងកំជិលសពជាតិត្មងទៅហ្នឹងហើយកំព្រៀបកំព្រៀបតែព្រៀបមួយគេយើងកើតទុកលើឥឡូវគាត់ខណ្ឌរូបមិនស្អាតអីគាត់ខណ្ឌខ្ជិល តែគាត់ដូចមិនតាន់ទៅធ្វើអីអាក្រក់ទេនៅល្អដែរយ៉ាងហោចចេះមើលកូនមកខ្ជិលហ្នឹងហើយមានរឿងល្អច្រើនទៀតដែលអាចនៅមាន មិនលេងលបែងណាមិនផឹកស្រា មិនសវឹងមកវ័យវ័យមកដល់វ័យធ្វើបាបប្រពន្ធបើយើងចេះសម្លឹងមើលអាកន្លែងល្អនៅល្អមកកកតែបើយើង សម្លឹងអាកន្លែងខ្ជិលហើយនឹងរូបអាក្រក់ហើយក្រហ្នឹងហ្នឹងដេកអន់ចិត្តរាល់ថ្ងៃដោះវាមិនរួចឬក៏បែកគ្នាហើយឬក៏នៅមួយគ្នាអាត្មាមិនដឹងដែរណាមិនឃើញបញ្ជាក់ពេលខាងតែបើសិនជានៅជាមួយគ្នាដល់ឡើយ ហើយគិតតែបន្តទៅមុខទៀត យើងនិយាយដាស់តឿនគ្នាដោយល្អទៅបើដាស់តឿនបានទេហើយនៅតែគិតថាត ទៅជាមួយគ្នាទៀតគិតថាតើអញត្រូវធ្វើអីត្រូវធ្វើអីមួយប្តីខ្ជិលអញ្ចឹងទូនាទីអញត្រូវធ្វើអីបើធ្វើទៅមើលទៅតស៊ូមិនរួចទេអឹសបែកគ្នាហ្មងតាកុំទ្រាំអាទ្រាំហ្នឹងកើតទុកងល់ស្លាប់ខ្លួនទៀតឥឡូវដល់យល់បានយើងអាចដើរដោយក្លាហានអឺ ជីវិតនេះវាខ្លីអាវាមិនយូរម៉ានទេខ្ញុំធ្វើឲ្យជីវិតនេះអាប់អួរពេកយើងអ្នកសម្រេចចិត្តឲ្យយើងធំធំអស់ហើយចាស់ចាស់អស់ហើយវាមិនមានអីប៉ុន្តែថាបើយើងគិតថាគាត់នេះមិនកើតទេអញត្រូវលែងទៅយកមួយទៀតអាកំណត់ហ្នឹងក៏មិនសូវល្អហ្មងដែរមិនប្រកាសថាយើងទៅជួបអ្នកថ្មីនឹងល្អជាងហ្នឹងទេ ជាងការមនុស្សម្នាក់ហ្នឹងជួបយើងខ្ជិលដល់ជួបអ្នកផ្សេងអាសាក៏មានដែរចុះឡើងយ៉ាងហ្នឹងយើងវាខ្វះបច្ចេកទេស ប្រើគាត់វាអាចចឹងដែរណា ខ្វះបច្ចេកទេសប្រើគាត់អឺមាន ថ្មលឺញោមជាងគាត់និយាយប្រាប់គ្រួសារមួយហ្នឹងនិយាយពីគាត់ចេះ ចេះប្រើប្តីប៉ុន្តែមិនមានអារម្មណ៍ថាប្រពន្ធប្រើអានឹងប្រពន្ធប្រសពហ្នឹងចេះ10មិនស្មើប្រសពមួយនិយាយពី ជាធម្មតាមនុស្សប្រុសនោះតែចេញទៅណាមកណានោះវាចេះតែខលឯនេះខលឯនោះគាត់ថាដើរជាមួយគាត់នឹងអត់សោះមកអត់អត់ស្រួលខ្លួនប្រពន្ធទេមកប្រពន្ធនឹងមានប្រាប់ទៀតបងឯង អត់ស្រួលខ្លួនតើឲ្យគេកោះខ្យល់អីទៅជីងទៅកន្លែងគេកោះខ្យល់ឲ្យទៅគេកោះក៏អត់ហ៊ានទៅទៀតអត់ឲ្យប្រុសប្រុសគ្នាឯងកោះចឹងទៅអត់ទាំងចូលកន្លែងហ្នឹងទៀតប្រពន្ធជាតែទឿនបងឯងតែខ្ញុំមិនប្រកាន់ឲ្យតែប្រកាន់ខ្លួនអីឲ្យគេកោះខ្យល់ឲ្យទៅកុំឲ្យឈឺនៅឆ្ងាយខ្ញុំមើលវាមិនដឹងអីអីណាណីកាន់តែអញ្ចឹងកាន់តែលែងចូលអឺអីគាត់ក៏ឆ្ងល់ដែរឆ្ងល់ទេហិមានប្រុសអញ្ចឹងដែរណា ទៅហើយវាលពកឆាត់ដែរនោះអឺអាហ្នឹងវាឆ្ងល់ហ្នឹងហើយដល់អញ្ចឹងទៅគាត់ទៅលេងដល់ផ្ទះដល់អីប្រពន្ធនឹងឆ្លាតមែនឆ្លាតតាមពិតគាត់ចង់ឲ្យប្តីនឹងដងទឹកមកតែក៏អត់ប្រើគាត់ថាបងទៅងូតទឹកខ្ញុំដាំបាយចិត្តឆ្អិនចាំមកវិញចាំហូបបាយជុំគ្នា អាបបងទៅងូតទឹកយកធុងទៅផងអត់ប្រើឯណាអត់ប្រើថាបងឯងដងទឹកឲ្យខ្ញុំមកធុងផងអត់អត់ប្រើពាក្យចឹងទៀតឆ្លាតគេថាបើបងទៅងូតទឹកយកធុងទៅផងគាត់ហីគាត់នេះឆ្លាតមែនណាចេះចេះប្រើមនុស្សដោយដោយមនុស្សនឹងមិនមានអារម្មណ៍ថាគេប្រើអញហ្នឹងចេះប្រើមនុស្សដោយមិនឲ្យមនុស្សមានអារម្មណ៍ថាប្រើ ចឹងបានមโนគុំគេហៅមโนគុំនឹងសំខាន់ណា សំខាន់ណាហ្នឹងពូអាត្មាក៏ធ្លាប់ចូលមโนគុំ គេប្រហែលដងដែរដូចកាលជួបគ្រូបរទេសមួយនៅភ្នំពេញហ្នឹងធ្វើរហូតដល់យើងទៅធ្វើការឲ្យគាត់អត់មានអារម្មណ៍ថាគាត់ប្រើយើងប៉ុន្តែដល់ពេលឈប់បានក៏លេចមើលក្រោយថាឯងត្រូវគេប្រើសោះប៉ុន្តែពេលនោះបានគេប្រើអរគុណគេទៀតខ្លាចតែគេអត់ប្រើ តែមិនជាការបោកប្រាស់មិនជាអានេះជាហៅថាសិល្បៈជាសិល្បៈសិល្បៈអត់ម៉េចអត់អីអត់អីអឺចិត្តខឹងច្រើនបណ្ដាមកពីអវ័យជួយពន្យល់ផងស្អីក៏ដោយតែសំវាច្រើនហើយហ្នឹងហើយតើកាលណាសន្សំ វាទៅជាច្រើនអឺក្នុងពាក្យធោហៅថាតោសច្ឆេយតាតោសច្ឆេយតាហ្នឹង មាន ប្រកដី ជាអសៀស្រ័យហ្នឹងមិនសមរឿងសំរឿងទុកក្នុងចិត្តទោះនិយាយមិននិយាយអីទៅនេះទៅនោះទៅនេះទៅនោះកុំភ្លេចណាអាទៅបន្តិចហ្នឹងវាសំទុកក្នុងចិត្តបន្តិចបន្តិចបន្តិចបន្តិចបន្តិចយូរទៅមួមងកើតរោគចិត្តមនុស្សចឹងចឹង ប្រកែនសំរោគទៅច្រើនថ្ងៃថ្ងៃក្រោយកើតរោគចិត្តសរសៃប្រសាទមកពីអីមកពីទៅនេះទៅ នោះទៅនេះទៅនោះអាហ្នឹងហៅថាតោសច្ឆេយតាអត់ដែល free ចិត្តហ្នឹងណាអត់ដែលធ្វើឲ្យចិត្តមានសេរីភាពឲ្យចិត្តហ្នឹងវាមានមេត្តាចិត្តហ្នឹងវាតិចដូច្នេះទៅចិត្តហ្នឹងវាក្តៅរហូតដល់ក្តៅរហូតទៅប៉ះបន្តិចទៅវាក្តៅស្រាប់ហើយប៉ះបន្តិចឆេះបន្តិចឆេះដូចម៉ាស៊ីនដូចដែកអញ្ចឹងណាវាវាសន្សំឲ្យវាក្តៅស្រាប់ហើយដល់ប៉ះសាំងបន្តិចឆេះបន្តិចឆេះ អាចិត្តប៉ះញើប៉ះញើដោយសារអីវាមិនសមវាមិនសមតិចម្ដងតិចម្ដងរឿងតិចតួចក៏បោបាច់ដែរហ្នឹងទៅនេះទៅនោះទៅនេះទៅនោះថ្មមើលរហងៃមនុស្សរោគចិត្តច្រើនជាពិសេសអ្នកឡាយតាមហ្នឹងមើលចេញមកមានតែប្រមាណរឿងដែលសម្បូរមួយប្រឈួលកិលេសខាងរាគៈទៅមួយប្រឆេះខាងកំហឹងទៅបើមនុស្សមិនក៏ប្រឆេះគេកើតថាមកពីរោគចិត្តខ្លួនឯងវាអញ្ចឹង ណាដូចល្ងាចមិញអាត្មានិយាយពីរឿងហៅ គ្នាអីចឹងយើងវាបាត់ពាក្យសម្ដីល្អល្អអស់ហើយអ្នកខ្លះហ្នឹងចេញមកការពារវប្បធម៌ប្រពៃណីបើមើលពាក្យអាដឹងរសាស្អីចេញមកអាមឹងឯងហងឯងអាចេះអាចុះវប្បធម៌ខ្មែរណាអញ្ចឹងប្រពៃណីវប្បធម៌ខ្មែរ របៀបសគោរពគ្នារបៀបហៅគ្នានឹងចាស់ចាស់យើងបរៀនមក គោរពចាស់ព្រឹទ្ធាចារគោរពស្អីស្អីហ្នឹងអាសរបស់ខ្មែរដែលមានខ្មែរយើងគ្រាន់តែហៅចំឈ្មោះហ្នឹង យើង feel ថារៀងឆ្លើយបាត់ហើយមិនបាច់ដល់អាមីងែងមីអីចឹងអាកាចាស់មីកាចាស់អាតងោលអីចេះចុះហ្នឹងហើយយើង ច្រឡំថាយើង អ្នកការពារវប្បធម៌ខ្មែរអីចឹងការពារអីចឹងឃើញទេ សិតទៅរោគចិត្តដែរមនុស្សនឹងក្តៅរហូតក្នុងចិត្តនឹងក្តៅរហូតថ្ងៃក្រោយមានអាលេបថ្នាំសរសៃប្រសាទទេវាក្តៅរហូតចឹងតោសច្ឆាយតាណាតោសច្ឆាយតាសំរឿងរឿងខ្លះបើវាមិនមែនថាយើង skip គ្រប់តែរឿងទេរឿងដែលគួរគិតអាហ្នឹងចាំយើងគិតគិតទៅវាបានប្រយោជន៍គិតទៅវាអាចកែប្រែមនុស្សបានហ្នឹងយើងគិតតែរឿងខ្លះ ក៏នឹងមិនទៅត្រូវចិត្តយើងឲ្យតែវាមិនសមបំណងខឹងតែរហូតអញ្ចឹងដល់ខឹងវាអត់បានខឹងនឹងទៅនរណាទេខឹងមិនសមទុកក្នុងចិត្តយើងនឹងយូរយូរវាដុតតែចិត្តខ្លួនឯងហ្នឹងដូចព្រះបរមគ្រូព្រះអង្គត្រាស់ថាច្រេះវាកើតពីដែកណាវាស៊ីដែកនឹងតិចច្រឡំថាច្រេះកើតដែកយើង ទៅទៅទៅស៊ីដែកផ្សេងទៅដូចអ្នកខឹងអាត្មាទាំងឡាយហ្នឹងតិចអាត្មាបានទៅក្តៅជាមួយទៅអត់អាត្មានិយាយហើយបិទឡាយ ទៅធ្វើការងារផ្សេងអ្នកខ្លះកំពុងយកបោះអាត្មាទៅស្ដាំកំពុងក្តៅអឺអ្នកក្តៅធ្វើម៉េចបើអាត្មាបិទបាត់ហើយអាត្មាអត់ឃើញផង អ្នកក្តៅយ៉ាងម៉េចអាហ្នឹងរឿងរបស់អ្នកអញ្ចឹងអឺជួនកាលម៉ោងខុសគ្នាទៀតថ្ងៃសុកអីអាត្មាតឡាយឲ្យបិទឲ្យសឹងបាត់ឲ្យនោះយកទៅបរិយាយយកទៅនិយាយកំពុងក្តៅនោះនោះអាហ្នឹងក្តៅទៅអីអាត្មាដេកលក់បាត់អីហ្នឹងមានស្អីអត់មានចិត្តក្តៅរបស់អ្នកហ្នឹងមកក្តៅដល់អាត្មាអត់ទេ ឆេះតាណាវាខ្ទេចតានឹងវាអត់មានឆ្លងភ្លើងអីទេអាហ្នឹងរៀងរៀងខ្លួនតាហ្នឹងហើយយើងប្រឆេះគ្នារាល់ថ្ងៃពាក្យសម្ដីអីហ្នឹងឲ្យតាឲ្យតាមិនពេញចិត្តខ្ទាស់គំនិត គ្នាចេញអាចេញហែងមឹងមកអាហ្នឹងមិនរោគចិត្តស្អីគេរោគចិត្តហ៎តោសៈហ្នឹងរោគចិត្តហ៎ កោធម្មតកោឈួតព្រោះកោធៈសក្តីក្រោតហ្នឹងធ្វើឲ្យ មនុស្សคล้ายជាយៈคล้ายជាមនុស្សសាហាវคล้ายជាចេញពាកអាក្រក់អាក្រក់ពីមាត់មកអត់ចេះខ្មាស់ណាហើយដល់យើងរោរឿងទៅថាអាបំពើអញ្ចឹងហៅអាហៅអីណាគិតតិចទៀតទៅបាន ដឹងថាអ្នកគ្មានសេចក្តីល្អក្នុងចិត្តទេអំពើដែលអ្នកដតីកំពុងតែជេរហ្នឹងណាដែលអ្នកកំពុងជេរកំពុងហៅអាធ្វើហ្នឹងណា មិនប្រកាសថាពុកម្ដាយរបស់អ្នកមិនធ្វើទេចុះបើអំពើហ្នឹងវាធ្លាក់លើឪពុកម្ដាយរបស់អ្នកហើយធ្វើអំពើ ដូចគ្នាអញ្ចឹងយើងថាមនុស្សឲ្យតែធ្វើអំពើអញ្ចឹងសំជេរសំសំប្រមាទសំមើងាយសំជេរបចោចុះពិតទេថាពុកម្ដាយរបស់អ្នកមិនធ្វើអំពើដូចគេនោះបើអ្នកមិនមានការលំអៀងមែនបើសិនជាពុកម្ដាយរបស់អ្នកធ្វើអំពើនឹងដែរ ហើយអ្នកជាបេះដូងសុចរិតមិនលំអៀងជេរគាត់ចឹងដែរទេបើមិនហ៊ានជេរទេអ្នកឯងលំអៀងទេ ចិត្តខឹងស្អប់ទេអាហ្នឹងហើយដែលមិនស្គាល់ចិត្តខ្លួនឯងហើយច្រឡំថាខ្លួនឯងជាមនុស្សល្អទៅកំតិចមនុស្សអាក្រក់នឹងមើលបងប្អូនយើងផងមើលពុកម្ដាយយើងផងតើមានអំពើនឹងកើតឡើងលើគាត់ទេដូចដូចប្រហែលប្រហែលអ្នកដតីដែលយើងជេរហ្នឹងណាប្រហែលប្រហែលហ្នឹងមានទេ ឬក៏យើងកើតពីព្រះអរិយណាឬក៏យើងកើតពីពូជទេវតាកើតពីមនុស្សសាមញ្ញដូចតែគ្នានឹងតែមិនក៏មនុស្សខ្លះយើងជេរកើតមនុស្សខ្លះធ្វើអំពើដូចគ្នានឹងយើងជេរអត់កើតមិនព្រោះការលំអៀងរបស់យើងមិនរោគចិត្តអញ្ចឹងបើខ្វះការសិក្សាពីចិត្តខ្លួនឯងពិនិត្យតែមើលចិត្តអ្នកដទៃនឹងរោគចិត្តហើយព្រោះចិត្តខ្លួនអត់បានព្យាបាល